តែមានន័យក្នុងជីវិតអ្វីដែលតែងតែគិតពងប្រាថ្នាមិនជឿលើនិស័យមិនជឿព្រេងវាសនាតែពេលនេះតើបដឹងថាជាកា ជីវិតមានន័យព្រោះតែមនុស្សម្នាក់អូនត្រូវជាប់ជុំពេញក្តីស្នេហាដកចិត្តមិនរួចព្រោះតែដួងកែវមេត្រាបងជាអង្គសិទ្ធត្រាក្នុង vượt miền mây ¡Gracias! លុំសារភាពថាសុំចិញ្ចឹម